បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការដំឡើងតួអក្សរនៅក្នុង Telegram នៅពេលខ្លះយើងជួបបញ្ហានៅពេលដែលបើក Telegram ហ្នឹងឃើញអក្សរខ្មែរហ្នឹងមានលក្ខណៈតូចពិបាកនៅក្នុងការអានអញ្ចឹងវិធីសាស្ត្រគឺងាយស្រួលទេទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលនៅក្នុង Google ហើយអ្នកទាំងអស់គ្នាធ្វើការ download បាទ download font នេះខ្មែរ OS បាទបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ download ហើយ បាទធ្វើការ download font ហើយបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើការ download font រួចរាល់ font ហ្នឹងនឹងចេញលក្ខណៈមកអញ្ចេះហើយអ្នកទាំងអស់គ្នាធ្វើការដំឡើងបាទចុចពាក្យ install នេះនៅពេលដែលអ្នកទាំងអស់គ្នាចុចពាក្យ install នេះបាទអឺអ្នកទាំងអស់គ្នាត្រូវចូលទៅលើ Telegram វិញហើយធ្វើការ restart ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកទាំងអស់គ្នានៅពេលដែលធ្វើការ restart រួចរាល់ហើយនោះបាទ font អក្សរខ្មែរបាទលក្ខណៈធំធំបែបនេះដែលជា font ខ្មែរ OS នឹងចាប់ផ្ដើមចេញនៅលើ Telegram របស់អ្នកទាំងអស់គ្នាចឹងវិធីសាស្ត្រនេះគឺងាយស្រួលងាយស្រួលមែនទែនបាទបាទវិធីសាស្ត្រមួយទៀតគឺងាយស្រួលទេអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគាត់នឹងចូល Windows Shortcut ហ្នឹងមកហើយបាទវាយពាក្យ regedit បាទអ្នកទាំងអស់គ្នាអាចធ្វើការតម្លើងអក្សរខ្មែរនៅលើ Telegram តាមវិធីនេះក៏បានបាទ ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចូលនៅក្នុងនឹងហើយបាទអ្នកអ្នកទាំងអស់គ្នាត្រូវជ្រើសរើសយកពាក្យ window បាទរបស់ខ្ញុំវាលោតដោយស្រាយតំណងបាទចុចពាក្យ window window NT បាទ window NT នេះបាទសម្លេចលើ window NT នេះហើយអ្នកទាំងអស់គ្នាយកពាក្យបាទ font substitute បាទបន្ទាប់ពីអ្នកទាំងអស់គ្នា select យកពាក្យ font substitute ដែរ បាទខាងខាងស្ដាមដៃនេះបាទគឺជា font អក្សរហើយអ្នកទាំងអស់គ្នាយកពាក្យអឺ m s shall បាទคลิกពីរដងបាទកន្លែងនេះកន្លែងនេះអ្នកទាំងអស់គ្នាចង់បាន font មួយណាបាទ font OS សៀមរាបឬ font ភ្នំពេញឬក៏ font តម្រង់បែបបណ្ណាផ្សេងផ្សេងអ្នកទាំងអស់គ្នាអាចធ្វើការបញ្ចូលនៅក្នុងនេះបានហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យ OK បន្ទាប់ពីអ្នកទាំងអស់គ្នាចុចពាក្យ OK ហើយបាទអ្នកទាំងអស់គ្នាអាចធ្វើការបិទបាទបិទហើយធ្វើការ restart computer របស់អ្នកទាំងអស់គ្នាហើយបន្ទាប់មកបាទអ្នកអ្នកទាំងអស់គ្នាបើកនៅលើ Telegram អ្នកទាំងអស់គ្នានឹងឃើញ font បាទ font អក្សរខ្មែរគឺធំធំលក្ខណៈធំធំបែបនេះបាទងាយស្រួលនៅក្នុងការអានចឹងវីដេអូនេះបាទរបៀបនៅក្នុងការដំឡើង font អក្សរខ្មែរនៅលើ Telegram ដែលមើលទៅមានលក្ខណៈងាយស្រួលមើល បាទមានតែប៉ុណ្ណឹងហើយសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានស្ដាប់តាមដានទស្សនាតាំងតែពីដើមរហូត